ប្រិមិត្តជាទីមេត្រីកតញ្ញូណាស់មើលរូបនេះហើយបានដឹងថា នាយជើមស្រឡាញ់ឪពុកម្ដាយខ្លាំងប៉ុណ្ណាដោយហ៊ាន ចំណាយលុយធ្វើរឿងនេះអ្នកគ្រប់គ្រងក៏ដូចជាមហាជនមួយចំនួនធំពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានលោកសុកមេសាហៅនាយជើមនោះហើយលោកក៏ធ្លាប់ជាអតីតតារាកំ pl ែងដល់ល្បីមួយរូបផងដែរនៅក្នុងក្រុមជាមួយលោកពាក់មី កាលនោះនាយទទួលបានការគ្រប់គ្រងយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅមិនថាក្មេងចាស់ប្រុសស្រីឡើយក្រោយមកនាយជើមបានដូរអាជីពដោយប្រែខ្លួនទៅជាតារាចម្រៀងវិញក៏នៅតែមានប្រជាប្រិយភាពខ្លាំងដដែលដោយទទួលបានការពេញចិត្តខ្លាំងពីពុកម៉ែបងប្អូនដល់ថ្នាក់នាយជើមមានលទ្ធភាពអាចសាងសង់ផ្ទះវិឡាជូនឪពុកម្ដាយបានថែមទៀតផងនៅឯស្រុកកំណើតនៅក្នុងភូមិត្រាចកោះ ឃុំមហាឫសីស្រុកគងពិសីខេត្តកំពង់ស្ពឺញឹកញាប់ណាស់នាយជើមតែងតែបង្ហោះរូបជាមួយម្ដាយហើយក៏ធ្លាប់ទម្លាយរឿងមួយចេញមកថាហេតុផលដែលខ្ញុំស្រឡាញ់ម្ដាយខ្ញុំទី1គាត់ផ្ដល់កំណើតឲ្យខ្ញុំ2គាត់ចិញ្ចឹមខ្ញុំ3គាត់គិតពីខ្ញុំនិងខ្វល់ពីខ្ញុំគ្រប់ពេល4គាត់មិនរករឿងខ្ញុំ ហើយគាត់មិនចេះបំផ្លាញអារម្មណ៍ខ្ញុំ5 គាត់តែងតែលើកទឹកចិត្តខ្ញុំគ្រប់ពេលវេលា6គាត់មិនចេះខឹងខ្ញុំអត់ហេតុផល7គាត់សួរនាំខ្ញុំពេលដែលខ្ញុំទៅច្រៀងចិត្តឆ្ងាយ8គាត់ស្រឡាញ់ខ្ញុំមិនចេះប្រែចិត្ត9គាត់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ10គាត់មិនចេះក្បត់ខ្ញុំនេះហើយទឹកចិត្តម្ដាយស្រឡាញ់កូនគ្រប់រូបផ្ញើជូនកូនកូនល្អល្អគ្រប់រូបទាំងអស់គ្នាលើโลก ទឹកចិត្តកូនប្រុសដែលស្រឡាញ់គ្រួសារខ្លាំងអត់តន់អស់ទេថ្មីថ្មីនេះទៀតនាខែកុម្ភៈ2023នាយជើមបានធ្វើ Fan Fan ភ្ញាក់ផ្អើលនិងពេញចិត្តខ្លាំងក្រោយបាននាំម្ដាយឪពុកនិងសាច់ញាតិបងប្អូនជាច្រើនអ្នកទៅដើរលេងជុំគ្នានៅលើទឹកដីអង្គរខេត្តសៀមរាប ហើយពោពេញទៅដោយស្នាមញញឹមនិងសប្បាយណាស់ដោយបំពេញបំណងខ្លួនឯងបានសម្រេចបែបនេះនាយជើមបានពោលពាក្យយ៉ាងរំភើបថា សប្បាយចិត្តណាស់មិនងាយហៅពួកគាត់ដើរលេងបានទេ តែលើកនេះបានសម្រេចហើយ ធ្វើបុណ្យតនរកបាន ចាឃើញរូបភាពអស់នេះហើយឃើញថានាយជើមគឺជាកូនដ៏កតញ្ញូមួយរូបទោះបីជាជាប់ឈ្មោះជាប្រុសព្រានមែនប៉ុន្តែក៏ជាប់ឈ្មោះជាកូនកតញ្ញូដែរគេបានធ្វើផ្ទះវិឡាដ៏ធំស្កឹមស្កៃជូនឪពុកម្ដាយនៅស្រុកកំណើត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 សូមចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា